ហើយ Man U ថ្ងៃប្រកួតបន្ទាប់នេះត្រូវប៉ះមួយនៅ Burnley ហើយសម្រាប់ការប្រកួតបើ Man U ប៉ះជាមួយនៅ Burnley នៅពេលខាងមុខនេះគឺខ្សែបំរើសញ្ជាតិប៉ុកទីកាកីឡាករ Bruno Fernandes បាទគឺគាត់ទទួលបានការលើកអញ្ចឹងបានន័យថា Bruno គឺមិនអាចចូលប្រកួត បានទេបាទសម្រាប់ថ្ងៃប៉ះទល់គ្នាជាមួយនឹងក្រុមបាល់ទាត់ Burnley បាទនេះគឺជាការលើកទី5ហើយណាសម្រាប់ Bruno Fernandes បាទចាប់តាំងពីការបើកដោយការថ្មីមកអញ្ចឹងលើកនេះបាទ Bruno គឺអវត្តមានទីដែរបាទទល់នឹង Burnley ហើយនិយាយរឿងកីឡាករមែនយូរច្រើនទៅយប់នេះ បាទ Man U នេះគឺទៅទៅនឹងស្មើគ្នាជាមួយនឹង Newcastle យូមិញបាទមួយទល់មួយហើយបន្ទាប់ពីចប់ការប្រកួតបាទអតីតកីឡាកររបស់ Man U ពីមុនមក Gary Cahill បាទគាត់បានរិះគន់បានន័យថាគាត់បាទប្រតិកម្មយ៉ាងខ្លាំងចំពោះ Cristiano Ronaldo ដែលមិនបានសម្ដែងការគោរពទៅកាន់អ្នកគ្រប់គ្រងបាទគាត់ថា Cristiano Ronaldo ហាក់ដូចជាប្រងើយកន្តើយហាក់ដូចជាបានន័យថា បាទតម្កើងរឹកណា បាទมันมันมันมันมันมันมันអើពើទៅទៅសោះជាមួយនឹងគ្រប់គ្រងរបស់ខ្លួនក៏ប៉ុន្តែយប់មិញมันត្រឹមតែគាត់បានន័យថាលូការីកាហ៊ីលมันត្រឹមតែมันត្រឹមតែវាយប្រហារទៅលើរ៉ូណាល់ដូនេះសូម្បីតែ Bruno Fernandes បាទក៏គាត់បាទក៏គាត់បានន័យថាក៏គាត់ប្រតិកម្មដែរបាទជំវិញ ការដើររត់ចូលទៅក្នុងបាទมันសំដែងការគ្រប់គ្រងมันសំដែងការគោរពបាទឬក៏អឺអេរិយាបតណាមួយបាទសំដែងការក្តីរីករាយទៅកាន់អ្នកគ្រប់គ្រងរបស់ខ្លួនបាទរ៉ូណាល់ដូ និយាយទៅគឺហាក់ដូចជាមនុស្សពីរផ្សេងគ្នាបើកំឡុងពេលនៅជួបបន្ទុះហាក់ដូចជាมันมันมันมันជាឆេឆាយឬក៏มันជាប្រតកម្មច្រើនពេកទេប៉ុន្តែចាប់តាំងពីគាត់ផ្ទេពីជួបបន្ទុះមកបាទចាប់តាំងពីគាត់ផ្ទេពីជួបបន្ទុះមកបាទគាត់ទៅជាមនុស្សមួយថ្មីមួយទៀតបាទមកដល់ menu ហាក់ដូចជាមានអារម្មណ៍ថាឆេវឆាយជាងមុនយើងឃើញថាដូចថ្ងៃការប្រកួតប៉ះមួយលីវើពូលចឹងបាទពីមុនមកគាត់កម្រគាត់កម្រទៅធ្វើអេរិយាប័តអញ្ចឹងការឡើងបាទទៅទាត់កីឡាករបាទ ខាងគេឡើងដូចបាល់ទាត់អីដល់ពេលអញ្ចឹងវាអាចនឹងបាទធ្វើឲ្យអ្នកគ្រប់គ្រងក៏ដូចជាអឺមជ្ឈដ្ឋានគេស្រឡាញ់ចូលចិត្តគាត់ជុំវិញហ្នឹងគឺមើលទៅលើទង្វើរបស់គាត់ហាក់ដូចជាមិនពេញចិត្តស្បែកតាពូក៏អត់ពេញចិត្តទេណាមិនមែនថាគ្រប់គ្រងឲ្យពេញចិត្តចំពោះអរិយាប័ត្ររបស់គាត់បើរត់ទៅដាក់គេឌឹបឌឹបឌឹបឌឹបឌឹបគឺអត់ទេ បាទគូពុកគឺមែនទៅគឺពូអត់ពេញចិត្តទេចំពោះរឿងហ្នឹងតែបាទនេះគាត់ជាភាពភាពឆេវឆាវរបស់គាត់នៅពេលដែលគាត់ គ្រប់គ្រងស្មារតីបានតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងលេចបានហើយយុបមិញហ្នឹងក៏នេះដែរយុបមិញហ្នឹងក៏គាត់ឆាយដែរយុបមិញបាទយុបមិញហ្នឹងគឺឆាយហ្មងអញ្ចឹងបានន័យថារ៉ូណាល់ដូហាក់ដូចជានិយាយទៅគឺផ្លាស់ប្ដូរចរិតហ្មង បាទតាំងពីមកពីអ៊ីតាលីមកដល់អង់គ្លេសហើយថ្មីថ្មីនេះទើបនឹងទទួលបានពានរង្វាន់ជាកីឡាករដែលសុទ្ធបាទគ្រាប់បាល់លើសពី40គ្រាប់បាទដែលគេធ្វើឡើងនៅប្រទេសអារ៉ាប់រួមបាទដោយក្រុមអ្នកកសែតរបស់អារ៉ាប់បាទមានឈ្មោះថា បាទគ្រប់ ball soccer award បាទគឺបានទៅលើ Cristiano Ronaldo Ronaldo បាទគិតទៅគឺជាកីឡាករតែម្នាក់គត់ដែលសុទ្ធបានលើសពី40គ្រាប់បាទចាប់តាំងពីឆ្នាំ2010ដល់ឆ្នាំ2018ចឹងបានន័យថាពី2010ដល់2018នោះគឺសិតសឹងតែជារជ្ជកាលសិតសឹងតែជាជាសម័យកាលដែលគាត់លេងនៅ Real Madrid បាទពួកពេលនោះគឺគាត់កំពុងតែឡើងជើងគឺឡើងឡើងខ្លាំងមែនទែនបាទឡើងខ្លាំងក្នុងការដែលគាត់នៅ Real Madrid បាទពី2010ដល់2018អញ្ចឹងបាទការរៀបចំម្សិលមិញនៅប្រទេសអារ៉ាប់រ៉ូម អឺដែលរៀបចំដោយក្រុមអ្នកកសែតមានឈ្មោះថា Global Soccer World ហ្នឹងគឺគេប្រគល់ពៀនបាទទៅឲ្យ Cristiano Ronaldo បាទថ្មីត្បិតតែ Ronaldo អត់បានទៅមែនបាទក៏ពៀនហ្នឹងគឺគេប្រគល់ទៅឲ្យតំណាងរបស់គាត់បាទគឺលោកជុយមែនទេហើយបញ្ហាវត្តមានដែលសារ Ronaldo បានទៅចូលរួមបាទយើងដឹងហើយថាបាទពេលនេះគឺអង់គ្លេសកំពុងតែផ្ទុះបាទនៅជំងឺ Covid ម្ដងទៀតជាពិសេសគឺតាក់ទងទៅនឹងអាអាអាវីរុស បាទបំផាក់បំផ្លាញខ្លួនថ្មីគឺអូមីក្រុនបាទអញ្ចឹងគឺអង់គ្លេសត្រូវតែចាត់វិធានការក្តៅបាទជំវិញការទប់ស្កាត់បាទនៃការរីករាលដាលរបស់អូមីក្រុនបាទដែលបំផ្លាញខ្លួនថ្មីថ្មីនេះពួកវាកាចឲ្យអាចថាឆាប់រហ័សជាងមុនក្នុងការវាយប្រហារទៅលើប្រព័ន្ធការពាររាងកាយរបស់មនុស្សជាពិសេសគឺប្រព័ន្ធផ្លូវដង្ហើមអញ្ចឹងបើសុបៃរ៉ូណាល់ដូគាត់ទៅគាត់ធ្វើចាត់តលិស័កហើយមកវិញគឺអង់គ្លេសទៅចេញច្បាប់ឲ្យគាត់ធ្វើចាត់តលិស័កទៀតអញ្ចឹងគឺគាត់មិនអាចចាក់ចេញពីទឹកដីអង់គ្លេសបានទេ ព្រោះឥឡូវ Man U ទើបតែប្រមូលប្រមូលប្រមូលផ្ដុំគ្នាដើម្បីលេងដើម្បីវឹកហាត់អញ្ចឹងគឺគាត់និយាយរួមទៅគឺកីឡាករទាំងអស់អត់មានកីឡាករណារុនណាមួយដែលត្រូវចេញពីពីប្រទេសបានទេបាទព្រោះ Man U នឹងគឺ delay ពីប្រកួតហើយព្រោះអង្គការ Man U យកខ្លួនយកអុក Man U លុកខ្លួនអាក្លោកចេញយកមិញអាក្លោកអាក្លោកអាក្លោកខូចបាល់ទៀតហើយយកមិញអាក្លោកនិយាយមែនតើទៅគ្រប់សឹងតែថាគ្រប់ការប្រកួតមកអាក្លោកអាចថាមកប្រកួតបើមិន2ឬក៏3ដែរអាក្លោកគឺតែងតែមានកំហុសចនិច អាហ្នឹងទម្លាប់វាតែអញ្ចឹងអាហ្នឹងទម្លាប់តែអញ្ចឹងអាឈូតហ្នឹងបើថាមកប្រកួតបើថាអត់មានកំហុសគឺមិនមែនថាអាឃ្លោកនេះនេះអាឃ្លោកតប៉ាតនេះមានតែមែនញូទេដែលដែលមើលឃើញអាឃ្លោកថាល្អលើលោកនេះគឺមានតែមែនញូមួយគត់គឺមានតែមែនញូមួយគត់តែសម្បីយើងអ្នកគ្រប់ត្រូលយើងអឺគាត់ជាអ្នកមើលបាល់ផងយើងដឹងថាអាឃ្លោកលេងយ៉ាងម៉េចអីយ៉ាងម៉េចតែបើមែនញូអត់ទេមែនញូនិយាយទៅគឺកៅភ្នែកនៅពេលដែលមើលអាឃ្លោកគឺដោយរ៉ាម៉ុកដោយវ៉ាន់ដៃអញ្ចឹងគាត់ឃើញអញ្ចឹង ពូដោឥឡូវធ្លាក់ណាពូក៏ពិតទៅពូនិយាយស្មោះត្រង់មែនអឺតម្រងលេខរបស់គាត់តាំងពីគាត់ចេញពីរៀលម៉ាឌ្រីតមកដូចជានន់ការនៅជួនទុះគឺគាត់ធ្លាក់ធ្លាក់ធ្លាក់មកកម្រិតអីឥឡូវនឹងមកដោទៅពេលដោពីជួនទុះមកមែនយូរឹងរត់តែធ្លាក់មកកម្រិតថែមទៀតទទួលស្គាល់ថាតម្រងលេខរបស់គាត់គឺពិតជាធ្លាក់ដូចដូចអ្វីដែលក្មួយលើកឡើងមែនហើយពូបានសិក្សាពីហេតុផលពីកត្តាខ្លះៗដែលធ្វើឲ្យរ៉ូណាល់ដូធ្លាក់តម្រងលេខទី1អឺបច្ចេកទេស បាទអាចថាវាបូកសំជាមួយនឹងអាយុរបស់គាត់ទី2កម្លាំងកម្លាំងបច្ចេកទេសហ្នឹងវាបូកចូលគ្នាពីហ្នឹងទី3អ្វីដែលសំខាន់បំផុតហ្នឹងគឺនៅក្នុងក្រុមអត់មានអ្នកលេងជាមួយគាត់វាវាមិនមែនថាយើងទៅខ្សែការពារបំរើគេមកកកោកល្អល្អមិនក៏គាត់អត់គាត់អត់អត់មានបាល់លេងមិនក៏គាត់អត់មានអ្នកលេងជាមួយបាល់វាចេះតែមានលេងគាត់ថាវាដូចអត់សង់តង់វាអត់ដូចអ្វីដែលគាត់ធ្លាប់ធ្វើបាននៅការរៀនម៉ាឌ្រីតអញ្ចឹងពេលខ្លះយើងគិតថាមើលទៅរ៉ូដូដូចអត់មានចលនា ពេលខ្លះវាចោលណាដែរតែវាមានបាល់លេងរត់រត់ចោលដល់ពេលរត់ចោលគាត់គាត់ហត់គាត់ឆាប់ហត់ជាងមុនឥឡូវជិត37ហើយសល់តែប្រហែលថ្ងៃទៀត37ណារ៉ូដូហើយកាន់តែកើនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងកម្លាំងក៏វាអាយុកាន់តែបូកកម្លាំងគឺកាន់តែដកអាហ្នឹងគឺគេហៅថាវាលវត្តសង្សាររបស់មនុស្សហីបាទមិនមែនថាវ័យគាត់37ហើយគាត់អាចរក្សា speed របស់គាត់ពីមុន120ឥឡូវ120ឲ្យថេគឺមិនទេពីមុន120ឥឡូវគឺធ្លាក់សល់ទៅ90 ឬក៏ប៉ែតអីចឹងគាត់ធ្លាក់ធ្លាក់មែនហ្មងចឹងបានថាពេលខ្លះបបាក់បតោគាត់ដែរឃើញ Bruno Bruno វានៅពេញវានៅកម្លាំងវានៅវាកំពុងពេញឡើងឬគោឡើងកហើយ20ជាងដល់ពេលអញ្ចឹងកម្លាំងអាចរត់បានហើយឆ្វេងផងស្ដាំផងកដាលផងតែបារ៉ុនដូធ្វើដោយ Bruno បើមិនលៀនដាតឡើងអត់កើតទេអត់កើតទេហើយកីឡាកររបស់ Man U ក្មួយក្មួយលោកតានិយាយដឹងស្រាប់ហើយថា តាំងពីជំនាន់អូឡេមកដល់រ៉ោះរេនិកដឹកនាំនេះក៏មិនទាន់រៀបចំមួយថាឲ្យមានស្ថានភាពប្រសើរនោះគឺនៅនៅឡើយទេណានៅទេណានៅការពៀលេងដោយការពៀបំរើដោយប្រាក់បំរើទេណាការការពៀនឹងបំរើនឹងគឺអត់ទាន់យល់គ្នាដែលជាពិសេសអាចចុយប្រាយឃ្លោកនឹងមកអាឈូតនោះនឹងទម្លាប់បោឃ្លោកអាណាអត់ជេរបានឥឡូវសួរថាអាណាអត់ជេរវាបានបាល់នៅពេលដែលទប់ហើយគឺអត់ព្យាយាមចេញទេវាចាំគេរត់ចូលមកបញ្ញាក់គេឬក៏ក៏ទះចេញទៅ ហើយខ្សែប្រយុទ្ធញាក់ឡើងញាក់សាក់ខ្សែប្រយុទ្ធរបស់គេទៀតហើយពេលខ្លះខូចបាល់ដូចយប់មិញកាលណាយប់មិញប៊ីសប៊ីសទៀតយប់មិញយប់មិញតាគៀសេវបានប្រមាថដងដោយសារតែដោយសារតែអាការពារយើងវាមិនដកមកអញ្ចឹងអញ្ចឹងមកថាអាឃ្លោក មិនដឹងថាមើលខេងយ៉ាងម៉េចទេ ថាឃ្លោកល្អលោកអីលោកហើយប្រធានក្រុមទៀតដល់ឃ្លោកអឺហើយការពារនឹងលេងមកប៉ែកទៅងាកទៅបំរើនឹងក៏ដល់ហើយបំរើវិញបំរើទៅអាឡូតូទៅប្រូណូទៅ Scott McTominay ទេប៉ុន្តែបើបើ Bruno បាច់បាញ់និយាយ Bruno អឺទោះបីជាយ៉ាងម៉េចក៏គាត់ព្យាយាម focus ទៅលើ Ronaldo ដែរចង់បាល់នឹងចង្អៀតចង់បាល់នឹងឆ្ងាយចង់បាល់នឹងយ៉ាងម៉េចគឺគាត់និយាយទៅគឺគាត់បើកើតឱកាសគឺគាត់ឲ្យតែ Ronaldo មួយគាត់អាហ្នឹងរឿងរឿងរឿង Bruno ដល់ដល់អតីត legend របស់ Man U ពេលខ្លះគាត់គាត់នេះតែគាត់រិះគន់ថា Bruno តាំងពីវត្តមានរបស់ Ronaldo មកកាន់ទឹកដី Old Trafford មកគាត់ធ្លាក់គាត់ធ្លាក់ទម្រង់លេងដោយសារអី ដោយសារគាត់អត់ព្យាយាមស៊ើបខ្លួនឯងទេគឺគាត់ព្យាយាមបោះបាល់ទៅរ៉ូណាល់ដូតែរឿងការពិតវាអញ្ចឹងមែនប៉ុន្តែសួរតើពីរអ្នកនឹងលេងត្រូវគ្នាអត់អត់ទេឧទាហរណ៍ស្រាប់ដូចការលេងនៅជំរឿជាតិប៉ូទុយហ្គាល់អញ្ចឹងតែមាន Bruno ឬក៏ Ronaldo ចូលលេងរួមគ្នាភាគច្រើនអត់ស្អីមានបាល់សុទ្ធទេដូចជាអត់យល់ចិត្តគ្នាហ្មងអញ្ចឹងមកថាប្របាក់បើ Bruno និង Ronaldo ចង់លបងសមត្ថភាពឆាប់ឆាប់មើលតាមមើលតារាងធំ4វិញ្ញាសាចាំបិទគូតដោយ ដៃម្ដងចោះព្រមទេមិនស្អីទៀតបានបងមកបាបានបានបងបានបាន លក្ខខណ្ឌបានអត់អីបងអើយថាមានសាអីក៏បានដែរមួយបងទៅខ្ញុំជូនតាមសំណើបង ពូដោឥឡូវអត់ល្អដូចឆ្នាំ2008ចឹងពូពូទៅនិយាយខាងដើមវិញក្មួយ2008គាត់ខ្មែរគាត់មើលអាយុប៉ុន្មាន20ជាងឥឡូវគាត់អាយុប៉ុន្មានហើយជិត37ជិត37ចឹងសួរថាឲ្យគាត់លេងល្អដូចដូច2008កើតដែរឥឡូវក្មួយគាត់មើលប៉ុន្មានឆ្នាំហើយ ប្រហែល3ដល់10ឆ្នាំហើយអឺហើយមនុស្សវាមិនអមតៈណាក្មួយអាយុក៏កើនកម្លាំងក៏ថយស្ពីតក៏ធ្លាក់បច្ចេកទេសរៀងធ្លាក់ជាងមុនទៀតសួរថាឲ្យគាត់ទៅទាញដោយលើកមុនញាក់បាន1ទល់7 1ទល់3អាច drip ball ឲ្យបានទេ drip ball បានប៉ុន្តែឥឡូវគាត់មិនសូវមាន skill លេងទេនៅនៅ Man U អត់សូវមាន skill លេងទេចំនួនដែល Ronaldo ក៏ឡើងហើយមាន skill បាទមាន freestyle ប្លែកៗល្អៗបំផុតនោះគឺនៅ Real Madrid ហ្នឹងហើយចំនួនហ្នឹងគឺចំនួន ជារជ្ជកាលដ៏តចាស់តចង់បំផុតដែលរ៉ូណាល់ដូលេងនៅរៀលម៉ាឌ្រីដរយៈពេលជិត10ឆ្នាំតែឥឡូវទទួលស្គាល់ណាថាគាត់ down ហើយថាគាត់ធ្លាក់អីពូជាអ្នកគ្រប់គ្រងគាត់ដល់ងប់ងល់រយៈពេល10ឆ្នាំជាងពូទទួលស្គាល់ថាគាត់ធ្លាក់មែនហើយអត់បន្ទោថាងហើយដោយសារអឺអត់មានអ្នកបោះបាល់ឲ្យគាត់សុទ្ធគឺមិនទេពីគូផ្សំផងមួយបច្ចេកទេសកម្លាំងរបស់គាត់ ហើយអាចថាវាជាចំណែកមួយដែរអ្នកដែលលេងមួយគាត់នឹងអត់មានអ្នកយល់ចិត្តលេងមួយគាត់ច្រើន